ញាតចាស់ជើចូលស្ដី ចូលស្ដីខ្ញុំអហើយខ្ញុំភ័យមិនដឹងដល់ថ្ងៃនោះយ៉ាងណាអាត្រៀតភ្លៀងធ្លៀងខ្យល់ត្រជាក់ដល់ថ្លើមបេះដូងចាប់ផ្ដើមជ្រួចជ្រើមពិតញោឈឺផ្សាដល់យ៉ាងណាទៅដែលគេធ្លាប់ហៅថាក្តីស្នេហ៍ ល់វ័យពេញក្រមុំម្លោះហើយទឹកខ្ញុំយំពេលម៉ែលឺខ្ញុំគាត់ស្ដីគាត់ចេះគេអបានប្តីអាយខ្ញុំភ័យដល់យំមេឃណារលំបាក់ធ្លាក់ទៅទេទៅទេម៉ែខ្ញុំគាត់ស្ដីថាខ្ញុំជាស្រីមិនច្រឡំគេម៉ែខ្ញុំគាត់ស្ដីថាខ្ញុំជាស្រីមិន 高楼。 ជើចោស្ដីកាខាយអាសានក្រុមភៅញាតចាយជើចោស្ដីខ្ញុំអហើយខ្ញុំភ័យមិនដឹងដល់ថ្ងៃនោះយ៉ាងណាអត់ត្រៀតភ្លៀងធ្លៀងខ្យល់ត្រជាក់ដល់ថ្លើមបេះដូងចាប់ផ្ដើមជ្រួជ្រើមពិតញ័រឈឺផ្សាដល់យ៉ាងណាទៅដែលគេធ្លាប់ហៅថាក្តីស្នេហ ធ្លាប់ហៅថាក្តីស្នេហាម៉ែចាំឲ្យខ្ញុំតាតាតើវាស្នាខ្ញុំយ៉ាងម៉េចទៅក៏លន់លើមេខ្ញុំដេកនឹកដេកព្រួយនឹកដល់ពេលមួយ ខ្លាចមេឃបាក់ធ្លាក់រលំស្លាប់ខានបាន ប្តីនឹកស្ដាយដល់វ័យ នឹងស្ដាយដល់វ័យពេញក្រមុំម្លោះហើយទៅខ្ញុំយំពេលម៉ែលើខ្ញុំគាត់ស្ដីគាត់ចេះគេអបានប្តីឲ្យខ្ញុំភ័យដល់យំមេឃណារលំបាក់ធ្លាក់ទៅទេទៅទេម៉ែខ្ញុំគាត់ស្ដីថាខ្ញុំជាស្រីមិនច